អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយថ្ងៃនេះយើងមកធ្វើការ review Hero ES ហ្នឹងហើយ Hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ25ដុល្លារអ្នកទាំងអស់គ្នាចឹងតម្លៃ25ដុល្លារនេះបើយើងមើលទៅ item វាល្មមលេងណានិយាយទៅណាហើយបើសិនជាករណីអ្នកទាំងអស់គ្នាចាប់អារម្មណ៍អីអូខេអ្នកទាំងអស់គ្នាអាចទៅខាឆាតក្នុង page Grazer ដើម្បីធ្វើការទិញ Hero នេះបានណាហ្នឹងហើយរកការ review ខ្ញុំ review ក្នុង channel ប៉ុន្តែដល់ពេលទិញលក់គឺយើងឆាតបញ្ចូលក្នុង page មកព្រោះក្នុង page និង channel YouTube ខ្ញុំគឺឈ្មោះដូចគ្នាទេហ្នឹងហើយ អូខេឥឡូវកុំឲ្យខាតពេលយើងចូលទៅមើលទាំងអស់គ្នាតា ES នៅនគររាជដែលមានតម្លៃ25ដុល្លារពាក់ item មួយខ្លះអូខេ let's go អូខេនេះគឺជា item hero តម្លៃ25ដុល្លារណាអញ្ចឹង hero នេះពាក់ក្បាល moon បូក7អាវគឺជាប្រភេទអាវដាក់ stone អ្នកទាំងអស់គ្នាដែលប្រើ stone VIT 24 R10 រួមជាមួយនឹង attach speed attach speed attach អឺ ផលថាច់10%ណាហើយចំពោះខោគឺពាក់ខោប៉ប៉ែតអញ្ចឹងបើយើងក៏លេខមើលទៅគឺខោប៉ប៉ែតនេះគឺ hero នេះគឺមាន rate 15000រួចហើយมันអាចពាក់ item ប៉ប៉ែតបានណាហ្នឹងហើយហើយចំពោះ chat គឺប្រើ chat ល្បាយប៉ែត2គ្រាប់តែម្ដងអ្នកទាំងអស់គ្នាណា2គ្រាប់តែម្ដងហ្នឹងហើយអឺតាមធម្មតារឿងចែកលបាយប៉ែតនេះគេអត់សូវចោលបានទេទោះជាប្រភេទ hero ដែលគាត់ពាក់ Sunny ឬក៏ AS Sunny ក៏ដោយដែរចែកនេះគឺកម្រគេនឹងចោលតែគេដោយសារគេចង់បានលូទូសយូ អូខេចំពោះអាវុធគឺគាត់ប្រើអាវុធ4បូក7អញ្ចឹងហេរ៉ូនេះក្បាលបូក7ដាវបូក7អញ្ចឹងបូក7ស្រាប់ហើយណាហ្នឹងហើយអូខេចំពោះតាតូគឺ OBS AGI OBS VAT អូគឺជាប្រភេទតាតូ remix ទេអ្នកទាំងអស់គ្នាណាអាចមើលបានណាប៉ុន្តែបើសិនជាករណីសួរថាអូខេតែសោះតាតាតូនេះត្រូវជាមួយនឹង ES អត់និយាយទៅគឺអត់ត្រូវទេណាជ័យរឿងតដិត ទៅត្រជាក់ខាងខេតខ្ញុំអូខេចំពោះសៀវភៅគឺប្រើ box file element អញ្ចឹងសៀវភៅនេះគឺ10មិចតែម្ដងអ្នកទាំងនេះអូអេមែនទេ10មិចគឺយើងទទួលបាន all 35ណាណាអ្នកទាំងនេះហេ30 35មើលតិចមើលនេះអឺ increase all basic value state 35អាជី9អត់ទាន់ហាត់ទេអ្នកទាំងនេះអូខេហើយចំពោះបបលើ គឺ level 2 alpha 3 khal វ៉ា2អឺ file element គឺជាប្រភេទ file element វ៉ា4តម្លើង AGI 35 IT 35រួម ជាមួយនឹង VAT 35 Hero នេះមានតែ7274រេពាក់ប៉8 15581អញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងគឺអាចពាក់ប៉8បានហើយអូខេហើយសៀវភៅនេះគឺ stone នេះគឺសម្រាប់យកទៅ repair អាវ អានេះຕົកទងន់ទេអានេះ repair អាវុធអឺសៀវភៅបាក់ចិត្តគឺបានរហូតដល់87%អូបើស្ទៀវមែនទេអូខេកៅក្រៅអញ្ចឹង point នៅសល់700កៅក្រៅនេះ1 2មាន3ឈុតនេះលើលើក្បាលលើទេអញ្ចឹងមាន3ឈុតកៅក្រៅអូខេហើយយើងខ្ញុំឆែកមើលលូទូសឲ្យមើលតិច អ្នកខ្លះណាគាត់ថាចេះ Razer ហេតុអីក៏ពេល review ES បង្ហាញ Lotus តាមពិតខ្ញុំពិបាកដែរ Lotus ជួនកាលដោយសារការចាក់ title បានវាបាន Lotus ច្រើនហ្នឹងហើយ Hero ខ្លះណាហ្នឹងហើយអូខេអញ្ចឹង Lotus នេះគឺបាន82%អញ្ចឹង Lotus នេះគឺអត់មាន Syndom អត់មានអីទេគឺ Lotus Syn បានវាតែម្ដងណាហើយចំពោះសៀវភៅបើយើងស្រែកសៀវភៅ support មកខ្ញុំមើលសិនអត់មាន wallet ផងបើអត់មាន wallet ទេនឹងស្ទើរនេះបន្តិច អញ្ចឹងខ្ញុំអាចនិយាយមើលបាននេះអញ្ចឹងបាន2នាទីជាងដែរតែបើអ្នកទាំងអស់គ្នាស៊ីនំបូកជាមួយនឹង valet ទៀតប្រហែលជាអាចបានខ្ទង់ចិត្ត3នាទីអញ្ចឹងគឺ m ណានេះអត់មានអាចបើមួយមួយទេប៉ុន្តែមុំលេង ES និយាយទៅមុំលេងណាហើយឈ្មោះនិយាយទៅឈ្មោះក៏រៀង aim ដែរឈ្មោះមិនជាអាក្រក់ណាស់ណាទេអូខេ point silver កំផុងអឺ6550 ហើយ item ផ្សេងផ្សេងខ្ញុំអាចទៅមើលបានអឺខ្ញុំបញ្ជាក់តិចណាចំពោះការទិញលក់ hero គឺ item មួយតួ hero បកលទៅឲ្យ new player item អីផ្សេងផ្សេងគឺបើគេទៅទៅវិញខ្ញុំអត់ដឹងទេយ៉ាងនេះហើយហ្នឹងនេះជើងមើលមានកដោអត់កដោ permanent អត់អូខេកដោ permanent ហើយអ្នកទាំងនេះកដោណាអូខេមានប៉ុណ្ណឹងហើយទៅឆែក Polina shop ឲ្យមើលតិច អឺនគរនេះពេលបច្ចុប្បន្នឥឡូវលេងតាក់ដៃតាក់ជើងអស់ហើយអ្នកទាំងអស់នេះលេងមកស្រួលវិញហើយណាហើយគ្រាន់ថាការវាយគ្នារៀងស្ងាត់តិចប៉ុន្តែអត់អីទេលក្ខណៈ JX យើងសងប្រេង ផងយើងវាយគ្នាផងទៅវាមិនជាលក្ខណៈថាអូខេអាចវាយមកសុបាយបានទេហើយ hero តម្លៃ25ដុល្លារបើយើងនិយាយមកទៅអាចទីមកប៉ុណ្្នឹងគឺយើងអាចទទួលយកបានហើយហ្នឹងហើយប្រកម្រិតល្បាយដល់84ដែរណាល្បាយ84 ខ្ញុំធុញជាងគេធុញផលីណាសອບហ្នឹងអាលីណាសອບនេះនិយាយទៅដើរពីសាមងាយចេញមកទេមើលអត់ចាញ់យមែននេះអូខេមាន700ជាងទេអ្នកនរនេះចឹងចាក់ title រៀងប្រហែលតិចដែរសាររៀង stir point តែមិនជាថ្មីប្រទី1គឺ level EN level 84ហើយអញ្ចឹងបើអ្នកទាំងអស់គ្នាយកទៅអូសបន្តិចទៅ level 85ហើយអញ្ចឹងអាចធ្វើ level 85បានអញ្ចឹងរេ10000 C point ណាហើយមួយទៀត hero នេះបើយើងនិយាយទៅ Lotus Sin វាបានរហូតដល់82%បើយើងដាក់ពលឺថែមណាហើយបើយើងស៊ីនំទៀតអូខេ106គឺខ្ញុំគិតថាมันជាបញ្ហាបាននេះណាហើយកដោគឺ permanent ស្រាប់ហើយហើយដល់បើកាតមិញបានឆែកទេនឹងមានមានទេ point វាមានប៉ុណ្ណេះស្រាប់ចាស់អូខេអញ្ចឹងបើសិនជាករណីអ្នកនរស្រឡាញ់ ES នេះអីអ្នកនរអាចធ្វើការឆាតក្នុង Page Racer ដើម្បីធ្វើការទិញនៅ Hero នេះបានណាអូខេអរគុណបាយបាយ